ừ đất vua má phê à lâu với họ bên ấy chi cái tàu mà tàu vui tàu chặt cả trên vô chi tôi vua má đã lên phát si xảy nhi ôn món đau sọc sao mè <laughs> à à cho ai xong ngay đi à lâu nắng đổ tên mà tôi đâu nè chứ mà sao mà ba chết đi tại tao là lứa đó còn mới một ăn à slơi ai sao mà ăn câu rồi anh ấy đâu kia đâu trên đó anh mới bông anh ừ mà tao ờ tao khăn mà tao mà tao mua về luôn mà anh ទីញ៉ាម៉ាក់ស្អីគេអាម៉ាក់គេជិះគេហៅអាឆ្នាំ2000ម៉ែនោះអូគេហៅថាអាហ្នឹងគេលក់គេលក់10000ដង10000ដងបានហើយ10000ដង1000លុយស្មើបាទតិចមិនបានទេអញ្ចឹងហ្មងបាយ200អាឥឡូវទៅសានអើ យាយពីខ្ញុំនេះមានពួកម៉ាក់មួយនេះវាទៅនៅហាណូយនោះ4 10ឆ្នាំហើយមិនដែលមកឃើញមកលេងនឹងឯងសោះប៉ុន្តែវាថារយៈពេល10ឆ្នាំហ្នឹងវាត្រូវតែមកលេងឥឡូវអង្គុយចាំវាអត់ឃើញសោះឆ្ងល់ហើយអឺឡាយឈ្មោះបារាំងអើឯងឈ្មោះក្តើហ្នឹងអើអូយនិយាយលក់ឥឡូវអានពីស្រូវមួយសាច់ anh nó phải pin à vậy mà tối nay tâm tính nha anh tâm tin mà sao mà anh ủa đọt con á ủa bu ba lên lối nè dạ anh mà ngày mà ngày hồ xì xây ôi hồ xì xây bây mà ngày mà ngày cuối tật công nơi te nó biết nó câu câu là ngấu ngại là ngấu ngại nó đối anh này anh đâu sợ anh á cho ai hồ xì ấy đó anh thư mà tao thư mà tao ờ anh thư chiên mà cháu anh si bị stone off em và môi ồ trong ban mau tục anh nam mà thư anh si cờ bạc anh nam mà thư anh si bô bô si nếu nó bự anh chấp vậy anh si bô si rồi ừ. bò thấy anh đã bô si khi anh đào ồ trong ban này mau tục mai mình lui tinh mà tô xa xa đẹp thế à ờ rất ừ. mọi ai đấy ừ ta nó anh trên vì hà nội mà mơn đông ồ ai quá vô đâu 10000ដងវាស្មើនឹង800លុយស្មែអូយស្អីក៏ថោកមកតាហ្នឹងងាប់ហើយគាត់ឲ្យចិត្តអូម៉ូតូស្អាតតែស្អាតវ៉យម៉ូតូនេះទិញបាននេះអញទិញតែម៉ូយហ្នឹងហ៎អញទិញតែម៉ូយហ្នឹងបើអញទិញ2កោតសួរថាតម្លៃប្រមាណមើលឯងមើលទិញមើលជួយមើលឡូជួយតម្លៃប្រហែល800ដុល្លារអូយអាហ្នឹងអាហ្នឹងម៉ាក់អាហ្នឹងម៉ាក់ DX DX ស្អីណាគេដាក់ចៅមហារុជីអត់ចេះអូម៉ែចៅមហាអីណាទឹមទិញសោះនេះទឹមទិញណាអានជីកប់ផប់អូស្អាតមែនទេពុកម៉ាទៅគេអញជិះសាតិចមើលវិញយកទៅអត់បញ្ហាហ៎ឲ្យមើលណាអើអញឲ្យទៅទៅអរគុណណាអើអញសាតិចមើលអញខ្លាចមើលអញសាមើលដើម្បីចង់ដឹងកម្លាំងរបស់វាមិនខ្លាចជីទៅវាំងហ្វ្រយម៉ាំងហ្វ្រយជួយម៉ែស្រឹបមកណាតែបើចូលលបងក៏ហ្វ្រយដែរ anh chơi sao anh chơi sao tí nhá ờ ờ ờ, ờ. chào mày nơi tên ơi <laughs> ờ anh chứ anh chứ à anh chứ cứ lan vong vơi vâng. anh phải em chứ cứ lan vong mơ lan vong anh bình dắt mà nó bốc lan dơ nữa bông mà tâu dơ nữa ừ អាមូនឹងទៅយូរមែនអាហ្វ្រាំងទៅយូរមែនតែអត់មាន ខ្លាចវាយកម៉ូតូលក់នេះខ្លាចតែរឿងវាគ្រោះថ្នាក់ចរាចរណ៍ហេនសោយវាទៅដេកស្រីទៅមិនទៅអឺចឹងបានថាបបាក់និយាយរឿងមនុស្សយើងចិញ្ចោចិញ្ចោហឹម à hôm nay còn ngồi đây à, răng có tới bát rau ít hơn chẳng mà tha vào bạn vậy vì vì mình đang tới na với vô với vô khát với khổ thân ác sở ra cho chẳng mà tha vào bạn vậy sợ ơi ơi mà còn đóng sai một tôi lũ xây đây chứ lũ xây cây u mồm đó scuot với bên cây អញចាំពូម៉ាននៅវាខ្ចីម៉ូតូអញយកទៅជិះពូម៉ានមួយណាអាប្រាំងពូម៉ានអូពូម៉ាប្រាំងហ្នឹងហ៎អូបាទពូម៉ាប្រាំងហ្នឹងជើងល្អណាប្រាំងហ្នឹងធ្វើយកម៉ូតូទៅលក់បានហើយហើយមកជិះផ្លើមើលងាយពូម៉ានណែស្រុកភូមិនេះទៅលើខ្ញុំណាខ្ញុំវាយអាចចេះរោយខ្ញុំដែរខ្លាចវាយគ្នាហីវាយបើអញវាយស្នេហ៍ឯងអញវាយតាំងយូរខ្លាំងនៅភូមិនោះអត់បានទេណា បើអានលើខ្ញុំទាំងអស់ទួតប្រាពួកស៊ីវស្ទៀវអានមិនផ្លើអានវាយបានអាទៅទៅទេអូតណែនអានវាយស្នេះហើយអង្គុយចាំយូរនៅអង្គុយតាំងម៉ោង7ព្រឹកអូចប់ហើយយ៉ាងប្រាំងនឹងជើងល្អណាស់នៅក្នុងភូមិនឹងពីណាក៏ដឹងដែរថាប្រាំងជើងល្អឥឡូវប្រាំងយកទៅលក់ហើយបើជើងវាអត់ល្អក៏បត់នៅស្រៀងហ៎អាយ៉ាងអង្គុយចាំទៀតចុះបើទៅលូឡាណាទៅលូឡាខ្ញុំមកវិញអានមកវិញណាធ្វើអានបាយសគុតអង្គុយ nãy nãy nãy ở hưởng ấy mà lơ à câu trâu nè ê còn là trăm phân ừ. đây chỉ có đê mà anh ngồi đây bên đàn cha mày châu mày ហើយមិនមកដើរម៉ូតូអិនណាអូម៉ូតូហ៎អូវាបែកកង់នោះឯងទុកប៉ះនៅកន្លែងផ្ទះមិញមានសុកនៅកន្លែងនោះហឹមអានខឹងអាមួយមែនណាវាថាម៉េចវាថាម៉េចវាមើងងាយឯណាវាថាម៉េចវាថាឯងជើងល្អនៅស្រុកហ្នឹងអូអាមួយណាអានខឹងមែនតើអាមួយណាថាថាឯងជើងល្អអាមួយមុខដូចក្លោកអូអាមួយឈ្មោះអាម៉ៃអាម៉ៃហ្នឹងអើអូអានោះទៅជឿស្អីវាអានោះ ឯងមិនដែរហៅវាផឹកផងអាហ្នឹងវាចេះតែរោរឿងឯងហ្នឹងឯងអាហ្នឹងវាមកចាញ់មកនិយាយស្លើយឯងចង់មើលងាយពូម៉ាអានវាថាឯងយកម៉ូតូអានតលក់អូទៅជឿវាហ្នឹងឯងហ្នឹងទៅដាច់ចិត្តយកម៉ូតូពូម៉ាទៅលក់អានស្ដីឲ្យវាមិនស្លូគ្នាទៀតពូម៉ាឯងទៅមកចាអាណាដាច់ចិត្តយកទៅលក់វិញអើវាមិនត្រឹមត្រូវអើណោះបែកកងផ្ញើនោះណោះបែកកងផ្ញើនឹងគេចាក់គេអូនគេទៅអូកុំតែខ្វល់រឿងវាមកទៅផឹកមួយដាក់មួយសិនអើទៅណាមក anh cũng clean phải không bò lường kia ấy đó lại nó lại ấy nó lại cha nó là ô cả lại em này pham si nữa nắng à à lại cha anh pham tận môn sao nên nó lại lụt ra nè ơi bông ơ đã té bị ấy cái bơ cá cá tí nhớ đấy té đã té bơ dạ cái này mình tôi ăn mình trừ ăn mình chụp bẹ đấy đấy đấy đi ngoài anh đã muối ạ បើនៅស្រុកអញគេហៅថាដាក់មកដាក់តិចមកមានអីដាក់ហ្នឹងមកអត់ទេគាត់ដាក់ដៃជេងខ្លៅខ្លះមើលបែកគ្នាយូរមើលមកដាក់តែឆ្នាំមកមើលមកអញចើមកចើមកដាក់ស្មានអូទៅយកតិចមានអីដាក់ហ្នឹងមកចាប់លេងចាប់លេងអូស្ងាញ់របស់គេស្ងាញ់ជាងប្រពន្ធអញទេអើកុំនិយាយលេងមើលមកយ៉ាងម៉េចហើយនេះ អាណាមិនថានស្រវឹងអានវាយចេះរោយងាប់ហើយស្រវឹងចូលបាមិនបានឲ្យយប់នឹងចង់ចូលបាស្រវឹងទាំងចូលមិនបានអីចាក់កណ្ដុំថែមហែនណកោយឲ្យមើលអានចូលបានចូលចូលបាអានមានស្រីអត់អេចេះតែមានណាក្នុងបាយីអត់អានអត់ចេះរំមកកែទេអានចេះរំក្នុងកតុកអេតែទៅវាមានទាំងអស់កំភ្លេមកកំភៃូមួយ ថ្លៃថ្លៃវាតាំងពីអាថ្ងៃជាពាក់មុនឥឡូវសតតែសតតែ4នេះណែពុកម៉ាពុកម៉ាណែផឹកស៊ីហើយណែលុយលុយអញឲ្យលុយលុយស្អីគេតើលុយណែយកទៅលុយនេះឯងចិត្តល្អអញ្ចឹងផឹកស៊ីហើយឲ្យលុយចឹងលុយស្អីគេលុយស្អីលុយលូកម៉ូតូហ្នឹងស្មារតីឯងយើងមានចិត្តឲ្យលុយឯងផឹកស៊ី ហើយនិយាយថាម៉េចអើអញយកម៉ូតូទៅលក់ហើយយកម៉ូតូអញលក់អើយេអានេះយំសំម៉ែមកកុំខ្មែរលក់ម៉ូតូចាយទៅទុកធ្វើអីយកម៉ូតូអញតែលក់អញខំសំម៉ូតូអញអញអញសំអញខំទិញវ៉ាល់ទុកម្ដងមកអូតាអញទិញសបកអូតាអញទិញប្រវៀន ទំមបានជាតួម៉ូតូអេតាមឯងដឹងម៉ូតូហ្នឹងណាទំមបានលុយមកទិញហ្នឹងស៊ីគ្រឿងគេនៅស្រុកនេះណោះអាននៅហាន់ណូនៅស្រុកអានអានស៊ីគ្រឿងឡើងប្រហែលអានមកបានមែនអាម៉ូនោះនិយាយខុសមែនវាថាឲ្យលួចម៉ូតូឯណាហ្នឹងនិយាយខុសវាថាឯងជើងល្អអាហ្នឹងនិយាយខុសមែនអើយគាត់ដល់ប៉ុណ្ណឹងក៏យំដែរមកអាម៉ូតូមួយម៉ូតូ Bò nằm mặt trâu này Ăn chạy chạy đâu rau Ăn trâu trâu À, à mô đơn vậy không mày À mô đơn luôn mà trâu ăn Tam phân với mình lâu nha Xong à, ăn xuống Mà trâu mà nó phải xuống này chết mặt <laughs> មកពីអាស្រាស្កូវជើឯនេះអានខឹងណាតែនិយាយនិយាយទៅនិយាយនាំតែក្តៅកាហាយតាអាណាមិនចង់ចេះអាណាមិនចង់រៀនរៀនទៅប្រគាត់តែកើតមកភ្លាមហ្នឹងសង្គ្រាមបណ្ដោយហើយដល់សង្គ្រាម រត់ទៅឈោកនេះឈោកនេះរត់ពីប្រកាតាមា ទៅតបែនស្វាយជែករត់ពីស្វាយជែកទៅសឹងសង្ហារាសភីគោករមើលដើរតែរត់ដើរតែឈោកចឹងមាន ពេលណារៀន អូយការងារឥឡូវនឹងស្រាប់ហើយដល់ណាបញ្ញាបត្រណាលិះសង់កំភ្លេណាណោះណាបានយើងប្រឡងចូលទៅដុកទ័រអង្គសញ្ញានោះបានអូយខ្ញុំមកចេះស្អីអើអូបើនិយាយរឿងការងារនេះវិញល្អជាងដូចតែឡើងថ្នោតដូចជាគៀបថ្នោតណាវាចេញប្រមាណទឹកមិនប្រហែលតំណក្នុងមួយថ្ងៃបានប្រមាណណាគីឡូស្គរគោមិនឲ្យសស្គរនឹងអាចវិញអូយទៅខាងស្អីអាចុច ជូទូទៅអូអូយទៅមិនរួចតែហ្មងអើយអើយម្យ៉ាងទៀតម៉ែក៏ចេះតែនិយាយថាណែមានបងប្អូននៅស្អីសហរដ្ឋអាមេរិកបងប្អូនអីមិនដែលទៅឃើញមុខមិនអីផងអូចេះតែឲ្យខ្ញុំនៅរៀនអង់គ្លេសទៅអង់គ្លេសអីតែអសរខ្មែររៀនមិនទាន់អស់មកដល់អង់គ្លេសទៅថ្នាក់ទី2គត់ ឡើយចង់ចង់សើចអស់អាយ៉ាស់មាត់រមាស់ប៉ុន្តែបើសិនជាបងប្អូននៅអាមេរិកក៏គួរសមដែរជាផ្ញើនេះតិចដល់នោមតិចមកនោមគ្នាដេកសៀវសបាយចិត្តក្រមកគ្នាចឹងបានថាឲ្យតែរៀនអង់គ្លេសចេះហ្នឹងណាបងប្អូននៅធានាទៅនៅអាមេរិករួចទៅនៅអាមេរិកនឹងវាបាក់ទៀតណារួចទៅដល់រដ្ឋវាមានច្រើនអាមេរិកនឹងមើលខ្ញុំមើលតាមអរែង ផែនទីទៅនឹងគេប្រាប់អ្នកមកពីអាមេរិកគេសេះអសប្រាប់មានតាំងពី Washington State Washington DC California Long Beach Chicago Texas នីសតា Alabama Georgia Florida San Francisco និយាយពីម៉ូតូជិះពេញលើស្ពានលឿគេថាបើបានទៅនឹងសបាយមិនទេណោះជួបមីឡាដិនតិចប៉ុន្តែបើបានគេធានាទៅ ទៅសហរដ្ឋអាមេរិកគេថាមិនណោះដេកបត់ឆ្វេងចេះ បត់ឆ្វេងតិចទៅគេហៅស្អីទេស្អីបត់ឆ្វេងហ្នឹងអាកន្លែងយើងធ្លាប់ឡើងថ្នោតហ្នឹងណាស្អីឆ្វេងចកាថ្នោតហ្នឹងឯងមុខនេះអាមេរិកលោកអើយជ្រិញណាស់ងាប់ហើយសាច់ឈាមនេះឡើងតែដើមថ្នោតសោះមើលមើលមើលជើងមុតមុតសិតតែបលាថ្នោតធ្វើឯងទៅអាមេរិកស្អីងាប់ហើយអ្នកណាគេធ្វើកាតហើយមុខនេះដឹងធ្លាក់ទៅលើដើមថ្នោតងាប់កាលងាប់អីស្អីហុចតែឡើងថ្នោតគេមិនធ្វើការអត់ឲ្យថៃហុចចេះមកឌឺដងអី ងាប់ហើយហើយអាម៉ាច់បើនាងនេះស្អីចំាប់នេះមៀតវាមិនចាញ់គ្នាប្រហែលទេចំាប់នេះបញ្ចូលបញ្ចូលប្រកួតថ្ងៃមុនឃើញធ្លាក់បលើចង់ស្នោតសោះហ្នឹងអាហ្នឹងធ្លាក់អាមេរិកធ្លាក់មកឡើងឡើងឡើងរំជួយគល់ខ្នោតទេធ្វើឯងណាអាមេរិកស្អីអើយបើចូលប្រគុណណាវិញស្ទះប្រគុណនេះមើលស្អីមកបងដល់ហើយបង មកឯដើមមកប្រអាប់ខ្ញុំហ្នឹងឯងមកសាច់ឈាមអូយមែនទេណែគេកុំនិយាយកុំលេងឲ្យសោះបងប្អូននៅអាមេរិកនេះគេធានា ទៅនឹងតិចថាបបាអូយសុំលុយសុំកាក់ឯងញឹកណែណែណែណែអាណិតស្បែកយល់កំដេកសម័យកំដេកសង្ឃឹមមកនេះហ្នឹងឲ្យតែសល់គោមនឹមទុកគ្រាន់ជួនោះវាគ្រាន់បាទៅឲ្យកំដេកស្អីអូយអាមេរិកហិញណាស់ស្បែកនេះហ៎ បងបងឯងដឹងហ៎បើសិនជាមានទៀតក៏ពេញប៉ោងមើលមកដែរចាអូយពេញប៉ោងនិយាយជួយមកមើលមុខទេងាប់អីមើលមុខមើលមុខហុយដូចហុយងោងអូយហុយងោងចេះអញនិយាយណែអញអញសុកចិត្តណែពេតប៉ោងឯងយល់អញសុកចិត្តណែទៅហោផ្លូវអាណាហែមនោះវិញវាល្អជាងហ្នឹងហើយពេតប៉ោងឯងបើកាត់ដៃកាត់តែជើងចេញងាប់ឯងចែកបោកចំឯងមុខនេះនេះអូយបើឯងមើលគេប្រអាប់ខ្ញុំហ៎ ខ្ញុំប្រាប់ហើយកុំមកបង្អាក់ប្អូនស្រីខ្ញុំណាខ្ញុំប្រាប់ណាងាប់ឯក្នុងភូមិនេះនរណាក៏ថាប្អូនស្រីខ្ញុំស្រីស្អាតដែរក្នុងភូមិហ្នឹងមែនហ្នឹងបើចំណែកខ្ញុំវិញបើខាងនេះបង្អាប់ខ្ញុំអត់បញ្ហាដូចជាមានចិត្តមួយដូចដូចចិត្តស្រាវស្រាវស្រាវមាន power និយាយឲ្យស្រួលបួលមាន power អុយបើចំណែកខាងនេះវិញបង្អាប់អត់បានទេអុយណែអាប៉ោងចាចំណេះហ្នឹងអាហ្នឹង តនេតាតនេហ៎ចាទៅឲ្យបាយជ្រូកទៅទៅទៅទៅទៅទៅផ្ទះខ្ញុំអត់មានចាំជ្រូកទេមានតែដឹកគោឲ្យស៊ីស្មៅអូនអើយណាបងយើងថ្ងៃហ្នឹងដូចជាសយដល់ហើយណោះអូយលាក់ឆុងនឹងបលឹមហ្មងណាថាដើរទៅទៅលេងភូមិមុខទៀតស្រាប់តែជួបមនុស្សឈួតចឹងហ្មងយ៉ាប់ហ្មងណាហ្នឹងហើយអូនឯងដូចបងដែរដូចតើឥឡូវយើងទៅមុខទៀតអូនតោះ អូយឈឺផ្សាអូយអូយអូយអូយអូយអូយអូយអូយអូយអូយអូនទៅភ្នំពេញអូនទិញដេញបងស៊ីហងហិចហិចខ្ញុំចាប់ចាំអ្នកណាខ្វាប់ចង់ទៅណាទៅទៅចាំបាច់មកប្រាប់ខ្ញុំចង់ទៅភ្នំពេញនិយាយលេងហ្នឹងឆេញណាមករៀបដាមរៀបដាមមកណាអីកបោងមិនអីទេកុំភ្លេចថាអាមេរិកឃើញសន្សំសន្សំហើយ ពេលនោះពេលតែបងប្អូនទីហោថាគេដឹងតែខ្ញុំនៅទី ណាហើយ បងប្អូននៅទីនោះហើយគេផ្ញើលុយចូលមកឈឹបឈឹបឈឹបឈឹបឈឹបតនុយខ្វាក់មកបើនឹងថាអូរៀងកុយពើណាមិនថាអញ្ចឹងហ៎និយាយក៏តឹងទូមមិននិយាយក៏តឹងទូមអញ្ចឹងបានថាជីវិតខ្ញុំអើយ កើតមកហើយជានាងភីភីទីពឹងនាងណាបើខ្លួនគេមិនដូចខ្លួនយើងពេលថ្ងៃខ្ញុំដើរស៊ីស្រូវទៅទៅណែឈរលោកអើយអូយឡើងក៏ហមតោះអស់លីងមកពីជើងអ្នកនឹងអើយបានជា ខ្ញុំមើលចង់ឆ្លោះកហើយអើយហើយជឿខ្ញុំមិនទៅអើយមិនទៅអើយរួចណែជើញទៅណាដែរបានជាមកដើរចុះដើរឡើងកន្លែងហ្នឹងអើយចាំមកខ្ញុំត្រូវដើរទៅមុខហើយហើយមកឡើងក៏ហមហ្នឹងលីអូយមិនសឈូខ្លាំងម្លេះអើយសឡើងចង់ ស្លេកទៅវិញហើយអឺស្លេកអីមិនពងណានាងទៅណាមកណាដែរខ្ញុំទៅផ្ទះហ៎ទៅផ្ទះអូចាសុំទោសមិញដែលខ្ញុំប៉ះជើងនាងអើយហើយហើយមិនខ្ញុំសួរពូបន្តិចមើលសួរដែរខ្ញុំស្លៀកខ្លីហ្នឹងពូមើលកិច្ចកមិនណានិយាយនិយាយលាក់បាំងអីខ្ញុំ ចូលមកដល់វ័យហ្នឹងវាដូចថាអើរៀងថ្ងៃបាក់សៀលតិចអូយឃើញនាងសៀកខ្លីចឹងទៅអើយមែនទេអើយគឺខ្ញុំពេញចិត្ត អើយអូយខ្ញុំមិនចូលចិត្តទេអារឿងស្លៀកគេហៅថាវែងអីចឹងគឺអត់ទេណែបើពងពេញនិយមក្នុងវ័យខ្ញុំហ្នឹងគឺសៀកខ្លីចឹងអូយខ្ញុំនិយាយមិនអួតទេខ្ញុំស្រឡាញ់របៀបរបបខ្លីហ្នឹងតាំងពីក្មេងកុមារភាពថ្ងៃក្រោយខ្ញុំស្លៀកខ្លីជាងនេះខ្ញុំចូលចិត្តណាស់អើយណែណែនាងអេណែអញ្ជើញទៅណាដែរអើយនៅ ញ៉ាំបាយផ្ទះពូសិនបានទេអើយខ្ញុំចង់ទៅដែរតែខ្លាចប្រពន្ធកូនតែតែយ៉ាងម៉េចអើយខ្លាចប្រពន្ធកូនពូហ្នឹងគាត់កាចពេកខ្លាចអីនាងអើយប្រពន្ធពូហ្នឹងគឺវាចិត្តផុតផុតហើយផុតអីពូណាវាដូចថាវាផុត កិលេសតណ្ហាអូអូយដល់ពូនេះវាប្រុសនឹងស្រីវាផ្សេងគ្នាស្រីឲ្យចាស់ចំណាស់យាយនឹងហើយគឺដូចវារៀងខ្សោះដូចអំពើគេគៀបហើយនៅសកាហើយចាប់បើណានាងអើយបើលបាក់លបាក់ខ្ញុំនាងអើយចាបើលបាក់លបាក់នាងវិញអូហូ នាងអើយយ៉ាងម៉េចដែរពូគឺប្រុសណាតែហ៊ានបាននាងឧបមាដូចជាពូអីបើបាននាងហូពិតជាឈួតហើយអើយឈួតអីម៉េចពូឈួតអីម៉េចឈួតដោយសារសម្រស់របស់នាងអើណាស់ឡើងជាំធំធំណាណាអូឡើងជាំអត់នេះអូចាំពូជួយអូ ពូជួយអើយជួយអីគាត់គាត់អក្រៃមកជួយជួយដោយស្មោះអញ្ចឹងតើនាងអើយខឹងហ៎និយាយមិនខឹងអាម៉េចបើឡើងអូយឡើងចង់ឈឺដល់ឆ្អឹងអូយយូយូយូបើសិនជាមិនយល់ទៅទេចាំពូទៅស្អំឲ្យនាងដល់ផ្ទះអឺមិនចេះទៅប៉ាវីតាមីនសេអឺមិនចឹងទៅវិញហើយកុំមើងងាយ ខ្ញុំប្រាប់ឲ្យហើយចាប់ពីថ្ងៃហ្នឹងទៅបើមើលចង់មើលមើលកបីល្អជាងមិនបាច់មើលខ្ញុំទេយីក្តៅតាអញមិនក៏អញ្ចឹងទៅវិញអើយយ៉ាហេពុំត្រូវលើគ្នាសោះហ្នឹងអឺ ហ្នឹងអូអាក្លែងចឹងណាស់វើយអើយអូយក៏ហមទៀតអើយអូវាស៊ីអេអានឹងដែលកំពុងពេញនិយមឯងស្លៀកវែងចឹងបាប្តីមិនល្វីល្វល់មិនម៉េះម៉ម៉ោះរាប់ខែរាប់ឆ្នាំ ងំដឹងចិត្តប្តីថាប្តីពេញចិត្តសពតខ្លីនឹងឯងវាចង់ខ្សោះអស់ពីក្នុងខ្លួនទៅប៉ិនទាស់តិចក្ហមអញ្ចឹងបានវាធ្វើឲ្យអារម្មណ៍បុរសយើងរំភើបអើយអូមើលជគង់នឹងដូចជាធ្លាប់ស្គាល់វើយ ប៉ណ្ណវាទាស់បន្តិចទាស់ទ្រងសាច់ក្រឹមដូចជាគីគក់កេកអើយអូយចាក់ចាក់មកហើយចឹងហើយកំណត់ចឹងតើណាវែងមិនចូលចិត្តទេចូលចិត្តខ្លីក្រហមអើយអើយអាតពាក់ ណាមួយឯងមកអត់ពីរវល់ឯងមកពីកាមកយកហើយចាំតើរត់ខែបានតែអត់ដេកចិត្តឯងសោះណាយើងចាស់ទុំហើយខ្លៃហើយស្រឡាញ់ខ្លៃចេះខ្មាស់កូននេះហ៎ចាស់ឯងមិនខ្មាស់អ្នកណាក៏មិនខ្មាស់ដែរបានកប៉ុណ្ណេះហើយប្តីធ្វើកំណត់ពេលពេលស្អីទៀបថោកនិយាយទៀបថោកស្អីគិតខ្លួនឯងចេះដឹងហើយ កាត់មិនអុយមើលមុខមានឆ្លោះកញ្ចក់មើលមុខហ្នឹងកាត់ក្រហមសាច់ខ្ចីលបួអូយស្អាតពេញចិត្តមាន power អូយណែណែមើលស្ដាប់មិននិយាយផងមិនស្ដាប់ទេហ៎អីយ៉ាប់ម្លេះអើយយ៉ាប់ម្លេះអើយស្ទីពីណាមកទៀតហើយអើយណាឃើញជើងកាត់ខ្ចីនឹងអើយអ្ហ៎ណែអូយ លោកអើយជួយមើលចោះលោកអើយអុយទៅដកខោអាវនឹងពីណាមកបានស្លៀកខ្លីនឹងអីអុយមិនមើលសាច់ឯងខ្មៅអុយវាត្រូវអាពណ៌ក្រហមនឹងយាយខ្មៅក្រហមនឹងស៊ីគ្នាហើយអុយណែកុំថាខើចធំប៉ុណ្ណឹងមកដល់លើអានឹងទៀតក៏វាគ្មានគេហៅថាអានេះឲ្យជាតិមានសម្រើបដែរជាមួយយបកចាស់ឯនោះ របស់ខុសពីនឹងមានសម្រាប់ហ៎យេណែណែណែកុំកុំកុំកុំកុំទៅដៃខ្លួនណាកុំចង្អុលក្បាលអញណាចង្អុលចឹងយេអញធ្វើដៃឥឡូវចង់មិនយេមានមិនទៅទៅអើយតែធ្វើតាមត្រូវគោរពធ្វើមិនអាចគោរព គោរពដាច់ខាតស្អីមិនគោរពស្អីយ៉ាចង់មើលងាយឯងកាលពីក្មេងណាគោរពអញកាអញនៅមានបនស័កអញស័ក3យើពេលឯងគោរពអញសិតតែស្អីលោកប្តីលោកប្តីឥឡូវហ្មងអាម៉េចកាលណាប្តីធ្វើត្រឹមត្រូវចាឥឡូវប្តីឃើញកំភ្លៅស្រីស្រីឃើញកពូនយើងស្រីស្រីខ្ចី អញើមដាក់ចោលវាជាមួយឯងនោះវាជ្រូកបាត់កងតបាត់ហើយកងតណាណាណាកងតឯងនៅណាណាណាជួយណាជួយអស់មើលគ្នាមើលមិនកុំមិនហ៎កងកងតអញតែកំពុងតែថាវាឡើង power វាឡើងកម្លាំងកងតក្នុងចិត្តនេះ គេហៅកងទ័ពបេះដូងដូចវាកំពុងវាសម្រាប់ដល់ក្លេចឃើញយពេឯងជើងយពេឯងកាផ្លូវយពេឯងអូយវាជ្រុះបាត់មកខ្ញុំនិយាយច្រើនមកមកមកទៅផ្ទះទៅផ្ទះមកមកមកទៅផ្ទះទៅផ្ទះណែនិយាយគ្នាផ្ទះតាំងថ្ងៃហ្នឹងណានិយាយគ្នាកដាផ្លូវចង់អត់ទៅយ៉ាប់ម្លេះអើយយ៉ាប់ម្លេះអើយអើយចុះសើយសើយសើយសើយម្លឹងម្លឹងនេះអូម៉ួយមួយគ្មានទេឲ្យទិញម៉ូតូមកវាខុសចំ អាចកូនរៀងស្ដាំទៅវាថ្ងៃមួយថ្ងៃដួលចិត្តងាប់ហើយដួលវាសើរឿងដួលមកបើតែចេះហេងដែរដួលលឹមបែងកែវនឹងបើដួលចូលទឹកទៅលក់ដាច់ចោលលឹមប៉ាត់មកអូយម៉ូតូអ្នកមកជីហ្នឹងចេះសួរសួរអើយថាខ្ញុំសួរទៅអ្នកជីហ្នឹងអត់ឆ្លើយមួយខ្ញុំរួចខ្ញុំថាម៉ូតូហ្នឹងវាលឿនដោយសារអី គេថាអូដោយសារស្អីណាម៉ាស៊ីនឯណាវាខុសទៅទេអារឿងម៉ូតូហ្នឹងលឿនដោយសារកង់តែអត់មានកង់មកឲ្យលឿនខ្លាំងអាប្រាំងឲ្យធ្វើបាបានអានមកពីស្រុកស្ងាយឲ្យធ្វើបាបានអាហ៊ានលួចម៉ូតូអានយកទៅលក់អត់បញ្ហាយ៉ាងណាអានដើរប៉ុណ្ណឹងអានដើរយ៉ាងសង្ហាហើយកុំចូលសមួយអានមានតែមកកាផ្លេហ្នឹង đá nó mà gặp lên này mới đau xẹt đi ồ à <laughs> mũi nắng mà tâu đấy mà tâu anh anh thư là bắt đâu à rạng thư ba ban đây <laughs> ôi ơi màu màu quay ấy màu quay ấy màu chi màu tụ hả vậy màu quay ấy màu chi màu tu មកបានម៉ែត្រខ្ញុំសួរតាំងកូននឹងធ្វើអីគួយចាំមួយដែលមកមកមកជិះម៉ូតូដុកខ្ញុំនេះហើយម៉េចស្អីជួនជាតិអីនិយាយដោយអត់ច្បាស់អត់ច្បាស់ម៉េចអញនិយាយអត់ច្បាស់ប៉ុណ្ណឹងហើយអាស្កោតយកលើមកចេះហេផ្លើម៉េចអញប្រកាច់នឹងឡើងឡើងអីដល់ម៉េចលើភ្លើមកចេះភ្លើមកចេះប្រកាច់ បើកាច់ត្រឡៅហីបើកាច់ត្រលមែនឡៅចង់បានចោះងាប់ភ្លឹងឡៅមិនមិនភ្លើចឹងមិនភ្លើចឹងមកជីឲ្យមកមកមកជីឲ្យមកអញមកសួរថាថ្លៃម៉ូតូនឹងទៅជីនឹងប្រហែលទៅធ្វើម៉ានទៅត្រឹមកន្លែង Foxy បើណាម៉ូតូខ្ញុំខុសគេទេថ្ងៃហ្នឹងចាក់ច្រឡំសាំងយន្តហោះខ្លាចខុសម៉ូតូឯងខុសគេមែនអឺមកពីម៉ូតូឯងអត់ដាក់ម៉ាស៊ីនអេអត់ម៉ាស៊ីនអត់ម៉ាស៊ីន ងាប់ហើយងាប់ហើយឥឡូវចង់ម៉េចម៉េចចង់ម៉េចចង់ម៉េចចង់ម៉េចអញងាប់ដូចសិលមិញឡើយអេចង់កុំច្រមុះអីអាអូនឯងបើត្រូវថាសួរជីសួរធម្មតាទៅហើយសុខសប្បាយទេអីអែនកុំចូលសមុយអានដូងអឺដាក់ផងចេះរយបបាហើយចាំខ្លាចអាឥឡូវចង់ម៉េចអញតាខឹងវាយងាប់ទាំងអញទៅ អីវាយងាប់ទាំងអញមិនលើមកចេះលើមកចេះអីអីអញគប់ចោលតាងាប់ងាប់ហើយងាប់មិនស្មានចង់ក្រមកអង្គុយចឹងណាស់ទៅអីចាប់ជាតិតែមួយអ្នកមានណាចាប់ជាតិហើយហើយស្មានតែបាននៅមួយអ្នកមានដឹងខ្លួនឡើងនៅក្នុងថង់ផ្លាស្ទិកហ៎បើចេះចឹងឯនៅ សមុយលីហ៊ូអាស្កោចូលងាប់ហើយកុំតាចង់មិនចង់មិនមិនចង់មិនមិនឥឡូវឥឡូវចេះឥឡូវណែជាមួយគ្នា ហើយបងឯងមកពីខាងណាអឺនិយាយចឹងបានទៅពីស្រូវមកនៅបងឯងមកពីខាងណាមកពីហាណូយហាណូយនៅខាងណាខាងណាស្គុនអឺនៅខាងលិបកំពង់ស្ពឺអូក្បែរខ្ញុំដែរនៅណាខ្ញុំនៅបាត់ដំបង à là ừ cha mấy mấy mấy ừ ừ ừ nôm trăng vậy sờ bây giờ là bon em trường trò phan si trái trong ý thật si trần lôi lơ xong ọt tục chất đường thật si nữa ọt panaha đây lôi lơ trong ờ chứ ngay đưa rạp ăn chứ nó con ôn rứa con ma quá lại lại lại កោតយកអញ្ចឹងចឹងទៅកន្លែងណា មានកន្លែងមានណាណាអឺខ្ញុំស្គាល់ច្បាស់អើស្គាល់ច្បាស់កន្លែងម៉ៅខ្ញុំអូយ៉ាខ្ញុំអត់លុយទេតែលើខ្ញុំអត់ទាន់បានមកម៉ូយសោះរត់ទៅលីផងអាលើខ្ញុំចាំខ្ញុំឲ្យហូបផាត់ឈីហើយខ្ញុំឲ្យលុយទៀតអូរោអស់បាទបាទបាទនេះបាត់ចំជារោអស់ប្រទេស